ហេតុអ្វីបានយើងត្រូវដាក់ username របស់ page ហេតុអីអានឹងចំណាប់សម្រាប់អ្នកលក់អនឡាញថ្មី ថ្មីបាទគាត់ចាប់ដើម web មកលក់ភ្លាមហើយគាត់អត់រៀបចំភេកគាត់ឲ្យល្អទេហើយគាត់ចេះតែបន្ទោសខ្លួនឯងថាហេតុអីបានភេកខ្ញុំនឹងភ្ញៀវសើចរកអត់ឃើញពិបាកសើចម្លេះបាទហ្នឹងគឺជាកត្តាមួយដ៏សំខាន់មែនតើខ្ញុំឲ្យមើលភេកមួយ បាទយើងអាចសើចនៅកន្លែងនេះមកអូខេ enter មើល ហើយយើងចុចនៅលើ page ហ្នឹងហើយគឺ page មួយនេះគឺយើងអត់មាន username របស់ page ទេអញ្ចឹងភ្ញៀវរបស់យើងពិបាកក្នុងការ search រមែនតែនហើយខ្ញុំទៅឲ្យទៅមើល page មួយទៀតដែល page របស់ខ្ញុំដែលខ្ញុំមាន username ស្រាប់ហើយខ្ញុំដាក់ណាបាទនេះគឺជា page របស់ខ្ញុំផ្ទាល់អញ្ចឹងនេះគឺជា username របស់ page របស់យើងអញ្ចឹងភ្ញៀវរបស់យើងឬក៏មិត្តភ័ក្តិឬក៏បងប្អូនអញ្ចឹងអាច search វាយតែប៉ុណ្ណេះទៅគឺវាចេញឈ្មោះយើងពេញនេះតែម្ដងឧទាហរណ៍ថាឈ្មោះដូចខ្ញុំបាន highlight នៅលើនឹងអញ្ចឹងបើសិន ជាយើងយកទៅ search រកមើលយើងវាយតាមតែឈ្មោះនៅលើនេះភាគច្រើនគឺអាចនឹងអត់ឃើញបើឃើញក៏វារៀងពិបាកដែរអញ្ចឹងណាប៉ុន្តែបើសិនជាយើងយក username របស់ page របស់យើងយកទៅវាយគឺងាយឆាប់ឃើញប៉ុន្តែសម្រាប់ page មួយនេះគឺអត់មាន username ទេនេះគឺជាកត្តាមួយ ដែលធ្វើឲ្យភ្ញៀវរបស់យើង ឬក៏សេវាឬក៏ភ្ញៀវរបស់យើងចង់ search ពីសេវាកម្មរបស់យើងគឺពិបាកមែនតើគឺអត់ងាយរកបានអញ្ចឹងណាអញ្ចឹងនេះគឺជារឿងដ៏សំខាន់មែនតើសម្រាប់អ្នកលក់អនឡាញឥឡូវកុំឲ្យខាតពេលយូរគឺយើង ចូលទៅអនុវត្តទាំងអស់គ្នា ពីរបៀបបំពេញ username របស់ page របស់យើងឲ្យបាន ត្រឹមត្រូវខ្ញុំចូលមក page របស់ខ្ញុំមួយទៀតអូខេអញ្ចឹងនេះ ឧទាហរណ៍ថា page profile បើសិនជា យើងចូលមកគឺបែបនេះ បាទនេះគឺជាទម្រង់ page profile ហើយ page មួយនេះនៅត្រង់ចំណុចមួយនេះ គឺអត់មាន username ទេនេះគឺជារឿងដ៏សំខាន់ហើយរឿងដែលយើងត្រូវធ្វើ ហើយគឺជារឿងដែលអ្នកលក់អនឡាញទៅតែចាប់ផ្ដើមអ្នកខ្លះគាត់ចាប់ផ្ដើមយូរហើយក៏ប៉ុន្តែគាត់អត់ចេះរៀបចំ page ទេបាទ អញ្ចឹងអានេះគ្រាន់តែជាកលឹះមួយក្នុងការចែករំលែកហើយមានអ្នកខ្លះក៏ដឹងមានអ្នកខ្លះក៏អត់ទាន់ដឹងបាទអញ្ចឹងខ្ញុំឃើញដោយសារតែខ្ញុំមើលឃើញច្រើនអឺបងបងដែលគាត់លក់អនឡាញអញ្ចឹងណាហើយគាត់ឲ្យរៀបចំเพจទេគាត់ចាប់ផ្ដើមឡើងបង្កើតเพจដាក់អីវ៉ាន់ចូលអញ្ចឹងពេលដែលយើងមានភ្ញៀវភ្ញៀវចង់ search រក page ថាបង page បងឈ្មោះអីគេដែរ ខ្ញុំសើចរកអត់ឃើញទេនេះហើយគឺជារឿងដ៏សំខាន់ដែលយើងគួរតែដឹង ហើយគួរតែធ្វើទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងចូលមក account របស់យើងធម្មតាចេះមកហើយយើងចុចនៅខាងស្ដាំដៃយើងចុច profile របស់យើងបន្ទាប់មកទៀតយើងមើលពាក្យខាងក្រោមនេះថា setting and privacy យើងចុចនៅលើនឹងមួយបន្ទាប់មកទៀតយើងយកពាក្យថា setting យើងចុចលើវាមួយវារត់ទៅដល់ account របស់យើង បាទនេះគឺជាកន្លែងមួយ ដែលយើងត្រូវតែ បំពេញ username របស់ page របស់យើងអញ្ចឹងខ្ញុំយកខ្ញុំឧទាហរណ៍ថា page នេះមួយខ្ញុំបំពេញ username របស់ page ណាអញ្ចឹងខ្ញុំដាក់អញ្ចេះឧទាហរណ៍ថា m 168ឧទាហរណ៍ថាបើសិនជាយើងវាយមកគឺវាអត់ឲ្យទេអញ្ចឹងយើងទៅរកឈ្មោះណាឬក៏ ឈ្មោះហាងយើងក៏បានដែរបាទបើសិនយើងដាក់បានឲ្យវាឲ្យយើងដាក់ឈ្មោះហាងរបស់យើងទៅបាទអញ្ចឹងបានភ្ញៀវរបស់យើង ឆាប់ search ឃើញលឿនអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ចេះ Cambodia Cambodia គឺចេះវាអត់ឲ្យទេអញ្ចឹងយើង ត្រូវតែថែមលេខ តនាមួយឬក៏មួយពីរទៅយើងអាចសរេស្រង់តាមនឹងទៅអញ្ចឹងបើសិនជាវាលោតគ្រីអញ្ចេះមានន័យថាពេលដែលយើងសេវទៅអាកន្លែង URL នៅលើ page របស់យើងណានៅលើអា page មួយហ្នឹងគឺវាមាន បាទនេះត្រង់កន្លែងនេះគឺវាមាន username ដែលយើងបានដាក់នេះបាទដែលយើងបានដាក់នេះណាអានេះគឺជារឿងដ៏សំខាន់មែនតែនគឺសម្រាប់អ្នកលក់អនឡាញហើយបើសិនជា អឺបងប្អូនចង់ដាក់ឬក៏ឲ្យខ្ញុំជួយដាក់ខ្ញុំអាចរៀបចំឲ្យបានអញ្ចឹងនេះគឺជារឿងដ៏សំខាន់មែនតែនសម្រាប់អ្នកលក់អនឡាញបាទបន្តមកទៀតយើងរកឈ្មោះដែលយើងចង់ដាក់ឲ្យហើយឬក៏ឈ្មោះហាងរបស់យើងឲ្យហើយយើងចុចពាក្យ sale មកសុំចាំបន្តិចអញ្ចឹងកន្លែងនេះយើងវាយលេខកូដរបស់ account របស់ យើងហើយចុចពាក្យ submit អូខេកន្លែងនេះខ្ញុំសូមអឺ scope បន្តិចសិនអូខេមកដល់កន្លែងនេះគឺយើងចាប់ផ្ដើមវាយ password account Facebook របស់យើងណា ហើយយើងចុចពាក្យ submit សម្រងចាំបន្តិចអូខេអានេះគឺមានន័យថាយើងបំពេញ username របស់ page របស់យើង គឺបានត្រឹមត្រូវហើយហើយភ្ញៀវរបស់យើងក៏ឆាប់ search ឃើញបន្តមកទៀតយើង refresh នៅកន្លែងនេះមួយទៀតនៅត្រង់កន្លែងដែលខ្ញុំ highlight នេះ វានឹងបាត់បាទវានឹងបាត់អាលេខហ្នឹងវានៅសល់តែឈ្មោះដែលយើងបានដាក់មិញឬក៏ឈ្មោះហាងរបស់យើងបាទនេះគឺជារឿងសំខាន់បាទអញ្ចឹងយើង refresh មួយយើងចូលឈ្មោះ page របស់យើងធម្មតាសិនបាទនេះគ្រាន់តែជា page ឧទាហរណ៍ទេបាទអញ្ចឹងយើងចុចមើលនេះគឺជា username របស់យើងដែលបានដាក់មិញអញ្ចឹងយើងអាចឲ្យ ភ្ញៀវរបស់យើងឬក៏អតិថិជនរបស់យើង search ឈ្មោះហាង របស់យើងឈ្មោះហ្នឹងក៏ឃើញដែរបាទអញ្ចឹងវាគឺជារឿងដ៏សំខាន់មែនតែនសម្រាប់បងបងលក់អនឡាញមួយចំនួនពេលខ្លះក៏អត់បានដាក់ទេនេះគឺជារឿងដ៏សំខាន់ដូច page មួយនេះអញ្ចឹងគឺយើងអត់មាន username ទេភ្ញៀវក៏ពិបាកក្នុងការ search រកដែរបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជានិយាយទៅមានការលើសលួសខ្វះខាតត្រង់ណាក៏សូមអធិស្ឋាន ទៅដល់បងប្អូនដែលកំពុងទស្សនាហើយនេះគឺជា account របស់ខ្ញុំ អាចជួយ follow អ្នកមួយមកបើសិនជាមានវីដេអូថ្មីអីទៀតខ្ញុំនឹងចែករំលែកទាំងអស់គ្នាហើយយើងរៀនទៅទាំងអស់គ្នាហើយខ្ញុំមាន YouTube channel មួយបើសិនជាបងប្អូនគិតថាចង់ជួយចុច subscribe ខ្ញុំអាចជួយម្នាក់មួយបានបាទអញ្ចឹងយើង search មកនេះគឺជា channel របស់ខ្ញុំ ផ្ទាល់ អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះនឹងពិសេសសម្រាប់បងបងលោកអនឡាញកុំភ្លេចជួយ share ម្នាក់មួយដើម្បីលើកទឹកចិត្តអញ្ចឹងអរគុណច្រើនជម្រាបលា